ទ្រូងញោរុនធត់នឹកមនុស្សស្រីម្នាក់កុំសត់តែខ្ញុំបានក្បត់បោកប្រាំងសាវ៉ាអូខេតសៀមរាបទឹកដីបង្កើតស្នេហាសម្បត់សច្ចាមានប្រាងប្រា ជាសង្ស័យទៅលោទិញផ្កានៅមុខប្រាសាទអ្នកលុងពូកែហើយស្អាតបងលុងស្នេហ៍អូនវងវេងស្មារតីមានពូលកោហកឲ្យអូនទន់ចិត្ត ប៉ែតដីល្បិចកលកំឡុងកាលៃបានប្រាណដោះដៃចោលស្រីអាយកាអូបូផាអើយបូផាអង្គរ បងសែនក្រំគ្រី អាណិតពុំងារខ្លាំងណាស់ណាថ្លៃបងសុំទោសុំទោសៀមរៀបពីមនុស្សប្រុងម្នាក់ថោកទៀតចេញមុខសារភាពកំហុង បងសុំទោសុំទោសៀមរៀបពីមនុស្សប្រុសម្នាក់ថោកទៀតចេញមុខសារភាពកំហុសតាមឡាយសងគំអូនឃើញហើយអូនយល់ព្រមអភ័យ ឲ្យចង់ប្រាប់អូនជាថ្មីជុំយំរីងរៃរងចាំ ប្រាប់ថាមាសមេ មានថ្មីហើយណា អូនគ្មានវាចាលួចមានសង្សារបណ្ដាគៀងកាយបងធ្វើគ្រប់យ៉ាងសាងអំពើល្អអង្វរត្រានត្រើយបែជាតោះតា យបងមិនយល់ឡើយដាច់ចិត្តដល់ម្លឹង មិនឆ្លើយផ្ទាល់មាត់តបតាមសម្បត្តិមួយបន្ទាត់ក៏បាតែនេះកល្យាន អូនច្រើនចោលសាច់ហើយ ស្រវាឆ្អឹងបើត្រង់រូបបងកុំហុង កងម្ដងនុនអងអូនខឹងអូនធ្វើបែបនឹងមិនខ្លាចបងដឹងនឹងញាតនឹងទី អូនគ្មានវាចាគ្មានក្តីមេត្តា សង្សារចិត្តស្មោះបំភ្លេចចោលអស់យករូបសម្រស់ ហើយនឹងទ្រពញីតាំងខ្លួនរាជនីតែមួយគ្មានពីរសោភីសោភីមិនស្វងនឹងគ្នាប្រកាន់រឹកពីមុតធាអ្នកនេះ ចិត្តសងសាថ្មី បង្កោតចិត្តស្រីហ៊ានធ្វើបំពីកុំប្រាប់បងថា សងសាអូនថ្មីសេដ្ឋីអ្នកមានដេចបាក់លើព្រៀនថ្ងៃក្រោយខ្មាស់អៀនអូនគ្មានវាចា ក្តីមេត្តាសង្សារចិត្តស្មោះបំភ្លេចចោលអស់យករូបសម្រស់ហើយនឹងទ្រព្យតាំងខ្លួនរាជនី តែមួយគ្មានពីរសោភាសោភី ជាអ្នកមានអូនធ្វើកោថ្លង់ព្រោះអីមិនចង់ឲ្យបងសួស្រី ថ្ងៃក្រោយមកអ៊ីនអូនគ្មានវាចា